អ្នកបើកបរល្មើសត្រៀមខ្លួនកម្មវិធីកាត់បន្ទុលើបានបើកបររបស់អ្នកល្មើសនឹងចាប់ផ្ដើមដំណើរការពីខែកញ្ញាខាងមុខនេះលោកស្រីកុយសូដានីរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងបញ្ជាក់ថាកម្មវិធីកាត់បន្ទុលើបានបើកបររបស់អ្នកល្មើសច្បាប់ ដែលក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃបានរៀបចំបង្កើតឡើងនិងចាប់ផ្ដើមអនុវត្តលើការដកពិន្ទុបានបើកបររបស់អ្នកល្មើសច្បាប់ចាប់ពីខែកញ្ញាឆ្នាំ2022ខាងមុខនេះលោកស្រីកុយសូដានី បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី28ខែកក្កដាឆ្នាំ2022នេះក្នុងឱកាសអញ្ជើញជាវិលក្មិនកម្មវិធីផ្សាយផ្ទាល់ MPWT Live Show ក្រុមប្រធានបទ លក្ខណៈពិសេសនៃលេខកម្ពុជានិងលេខរាជធានីខេត្តដែល បានរៀបចំឡើងដោយក្រសួងសាធារណការ និង ដឹកជញ្ជូនលោកស្រីកុយសុដានីបានថ្លែងដូចនេះថាក្រសួងសាធារណការនិងដឹកជញ្ជូនសហការជាមួយ ក្រសួងមហាផ្ទៃបានរៀបចំឲ្យមានកម្មវិធីដកពិន្ទុនេះសំដៅលើការដកពិន្ទុលើបានបើកបរយានយន្តដែលយើង បានកំណត់រហូតដល់12ពិន្ទុ ដែលនឹងមានការចាប់ដើមអនុវត្តចាប់ពីខែកញ្ញាតែម្ដងអញ្ចឹងទេតម្រូវឲ្យអ្នកបើកបរត្រូវតែយកមកភ្ជាប់ជាមួយនៅតាមដងផ្លូវគឺបានបើកបរនឹងតែម្ដង លោកស្រីកុយសុដានីបានបញ្ជាក់ទៀតថាឯកសារសំខាន់3ដែលត្រូវភ្ជាប់នៅពេលបើកបរតាមដងផ្លូវរួមមានប័ណ្ណសម្គាល់យានយន្តប័ណ្ណបើកបរយានយន្តនិងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសជា ដែលឯកសារទាំង3នេះនឹងជួយបញ្ជាក់ដល់អ្នកបើកបរបានបើកបរដោយត្រឹមត្រូវតាមច្បាប់ ដែលទាមទារឲ្យមាន ច្បាប់ដើមដោយមិនអនុញ្ញាតឲ្យមានការប្រើប្រាស់ច្បាប់ចម្លងនោះទេសូមជម្រាបថាពាក់ព័ន្ធនឹងកម្មវិធីដកពិន្ទុបានបើកបរនេះដែរលោកទេសរដ្ឋមន្ត្រីសុនចន្ទថលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានបញ្ជាក់ដែរថា ចាប់ពីឆ្នាំ2022តទៅក្រសួងមិនអោយអ្នកបើកបរល្មើសច្បាប់បង់លុយហើយបានរួចខ្លួននោះឡើយជាវិធានការពិន័យបន្ថែមនោះក្រសួងនឹងបង្កើតអេបថ្មីមួយទៀតដើម្បីកាត់បន្ទុកតាមចំនួនកំហុសរបស់អ្នកបើកបរបើខុសច្រើនដងបានបើកបរនិងប្រើការលែងបានតែម្ដង លោក ទេសរដ្ឋមន្ត្រីសុនចន្ទថលបានបញ្ជាក់ទៀតថានៅពេលអនុវត្តយានយន្តបើកល្មើសច្បាប់ មន្ត្រីអនុវត្តច្បាប់នឹងស្នើសុំយកប័ណ្ណបើកបរហើយយកកម្មវិធីនេះស្កេនលើប័ណ្ណបើកបរបើមានកំហុសអីដាក់ចូលភ្លាមប្រព័ន្ធនៃកម្មវិធីនេះនឹងបោកដកបន្ទុកភ្លាមភ្លាមស្វ័យប្រវត្តិតែម្ដង នៅពេលដកបន្ទុកគ្រប់ហើយប័ណ្ណបើកបរនឹងប្រើការលែងបានតែម្ដងលោកទេសរដ្ឋមន្ត្រីបានបន្តថាសម្រាប់អ្នកបើកបរល្មើសច្បាប់មិនមែនអាងថាមានលុយបង់ហើយ គឺបានរួចខ្លួននោះទេគឺធ្វើការផាកពិន័យហើយនឹងដកបន្ទុកបន្ថែមកុំឲ្យ អាចប្រើបានបើកបរទៀតបើតាមលោករដ្ឋមន្ត្រី ការដកយកក្នុងរយៈពេល6ខែឬ1ឆ្នាំ ទៅតាមច្បាប់កំណត់លោកទេសរដ្ឋមន្ត្រីស៊ុនចន្ទថលបានបញ្ជាក់ទៀតថាអ្នកបើកបរល្មើសច្បាប់ហើយកាត់អស់ចំនួន12ពិន្ទុបានបើកបរនិងប្រើការលែងបានតែម្ដងចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ